បាទសួស្តីបងប្អូនមកទៀតហើយថ្ងៃនេះទនេទនេថ្ងៃអាទិត្យថ្ងៃនេះអត់បានទៅបើកហាងម៉ូតូទេហើយคลิปសាមុនវីដេអូសាមុនវីដេអូដែលចេញទៅប្រហែលថ្ងៃនេះគឺខ្ញុំបានធ្វើអានេះហ្នឹងហើយប្រដាប់សាកថ្មធៀមប្រដាប់សាកថ្មធៀមដែរ ឥឡូវថ្មពួកនេះខ្ញុំបានបញ្ចូលវាសាសមើលហើយភ្លើងក៏ពេញអស់ថ្ងៃតែថ្ងៃនេះមកធ្វើអានេះមួយទៀតសាធ្វើ power bank ហ្នឹងហើយ power bank ដើម្បីទុកបញ្ចូលទូរស័ព្ទហើយសាធ្វើដោយនិយាយថាធ្វើដោយងាយងាយអស់ដើមទុនតិចហ្នឹងហើយហើយយើងប្រើបាន ណាអានេះគឺគេហៅ main board របស់ដែលថាសម្រាប់យើងធ្វើ power bank អញ្ចឹងណាហ្នឹងហើយហើយយើងបាទចាប់ពីអានេះចាប់សិនយើងមករៀបលើក្តារអញ្ចឹងណារៀបលើក្តារហើយ ហើយយើងយកថ្មហ្នឹងហើយដាក់មកយើងចង់ដាក់ប្រហែលកូនសាច់សាច់តែយើងទេក្នុងថ្មមួយថ្មមួយអានេះវាប្រាប់ថាណាណាថ្មមួយវាសេមក3000មីលីមីលីអែមមីលីអែមពែណា3000ជាង បាទ3000ជាង3000កូតអានេះហើយចុះបើយើងដាក់10 10កូនទៅវាបាន30000 30000មីលីអាំយើងរៀបបញ្ច្រើនអញ្ចឹងណាហ្នឹងហើយសាច់ដែលយើងឲ្យតែមានថ្មចានយើងរៀបមករៀបឲ្យច្រើនដែរបាទ10កូន20កូនទៅកុំទៅបបាក់បោះឆ្នៃប្រឌិតរបស់ DIY អញ្ចឹងណាបាទ បាទអូខេមកសាកមើលជាដំបងបងប្អូនกระดาษនេះណាกระดาษផ្លាស្ទិកกระดาษផ្លាស្ទិកដែលកាត់ចេញពីអានេះមកនេះមានមានច្រើនกระดาษយើងមិនបាច់ទិញទេអានេះលោះខ្ទេចខ្ទីទីថាគេគេធ្វើនេះធ្វើនោះអញ្ចឹងទៅគេសល់អញ្ចឹងទៅយើងក៏សុំគេមកគេបោះចោលហើយនឹងគេមិនដឹងថាអីបានមកហ្នឹងហើយឥឡូវចាប់ដើម ប្រើជាប់បាត់សិនចុះ ធីដែលផ្សារវាបងប្អូនផ្សារថ្មប្រភេទហ្នឹងណាយើងផ្សារឲ្យលឿនហ្នឹងហើយយើងចុចឲ្យលឿនកុំឲ្យដូចថាកុំឲ្យក្រាំយូរកុំឲ្យក្តៅទៅដល់ក្នុងក្នុងថ្មហ្នឹងគឺវាធ្វើវាអាចធ្វើឲ្យថ្មហ្នឹងខូចខាតបានយើងចុចចុចអញ្ចឹងទៅយើងប្រញាប់ដូចថាប្រញាប់ដកដៃកម្ដៅដូចថាឲ្យចុចឲ្យលឿនប្រញាប់ដកដៃបើថាគេថាជាប់ហើយដកដៃយកដកដៃចេញបាទ ថាជាប់ហើយយើងដកដៃឲ្យលឿនបាទកុំឲ្យក្តៅតន់កុំឲ្យក្តៅទៅចូលដូចថាក្នុងក្នុងថ្មហ្នឹងណាចែកទៅឃើញជាប់យើងដកដើមរៀបនេះណា trong chân ha cho trong chân nên trong khâu này vô này trong khâu này ចិញ្ច្រើនមកចាប់រត់ទៅអស់ជាងហ្នឹងចាប់ពីបានកូនហ្នឹងបាហ្នឹងសិន ហើយបងប្អូនបានតតនេះខាងដកដកដាក់ដាំដកមកដូចថាដកទាំងអស់មកណាហ្នឹងហើយខាងម៉ាស់អញ្ចឹងទៅអានេះខាងបោកបោកបោកដាក់ដូចថាយើងប្រគំគ្នាគ្នាឲ្យច្រើនហ្នឹងហើយអានេះមកកូនវា3 3000មីលីអែមហើយចូល10 30000មីលីអែម ហើយមិនទាន់បានតនេះហើយចាំតនេះសាក់មកតើវាប្រើបានអត់មិញមិញថាដាក់ខ្សែភ្លើងនេះវាពិបាកយើងត្រូវបកមកកង់មកកង់អញ្ចឹងបើប្រើនេះវិញដាក់លួសក្រហមបាទដាក់លួសក្រហមវាលឿនជាង ស្អាតមកឥឡូវស្អាតទាំងអស់គ្នាហ្មងអត់មានអត់មានថាមកខ្ញុំតេសមុនអីមុនអត់មានទេណាស្អាតទាំងអស់គ្នាហ្មងបាទចាប់ទៀត នោះចាញ់ហើយណាមានភ្លើង74%ភាគរយ74%ភាគរយបាទហើយសាក់ចូលតាមកសាក់ចូល อันนี้ทรายแบบสันสรวนที่ด้านนั้นอ่ะมาอย่างอันนี้ทรายทรายไปจงเข้าอันนี้ à chờ luôn trăm dần dần nộp dần đoạn là mình một tiền mát chỉnh hết đó chưa hết ចូលបញ្ចូលថ្មទៅឲ្យវាវិញហ្នឹងហើយចូលទៅឲ្យវាវិញអានេះខ្ញុំយកអាដំភ្លើងនេះដែរអំពែវាហាងធំដែរបោះហូរហើយអំពែវាហាងធំដែរមិនមើលឃើញទុកទុកដែលខ្ញុំយកមកចូលអានេះហ្នឹងហ្នឹងហើយណាដូចណាអានេះណាសាកមើល ចូលគេដឹងបងប្អូនអានេះអានេះអានេះនៅលោតលោតផ្លេតផ្លេតហ្នឹងគឺគឺភ្លើងចូលវាប្រាប់ថា in ណា in ហ្នឹងឯង in ចូលហ្នឹងឯងអត់សូវចេះហ្វហ្នឹងឯង in ចូលបាទបញ្ចូលថ្មវិញ power 28000 mAh ប្រើដើមទុនអស់20បាតបងប្អូន DIY ច្នៃប្រឌិតហើយបើវីដេអូនេះមានប្រយោជន៍ឬគ្មានប្រយោជន៍យ៉ាងម៉េចក៏សូមជួយ Subscribe ហើយនឹងមេដៃមួយបងប្អូន បាទសូមអរគុណ